សូមធ្វើការអនុញ្ញាតបាទលំអរកាយគ្រប់នឹងជម្រាបសួរអស់លោកស្រីនាងកញ្ញាជនរួមជាតិខ្មែរទាំងអស់ដែលរស់នៅ ក្នុងប្រជាជាតិកម្ពុជាក៏ដូចជាបាទអឺបងប្អូនជនជាតិខ្មែរដែលរស់នៅឯក្រៅប្រទេសផងដែរបាទគណៈពេលនេះគឺខ្ញុំបាទនឹងលើកយកប្រវត្តិបាទតកតងទៅនឹងអ្នកចម្រៀងខ្មែរជើងចាស់មួយរូបបាទតើតើគាត់នឹងគឺជាប្រុសឬស្រី ហើយមានឈ្មោះបាទអ្វីទៅបាទ ប៉ុន្តែមុននឹងខ្ញុំបាទជម្រាបនៅបាទជីវប្រវត្តិតកតនតារាចម្រៀងជើងចាស់បាទអឺចែកជូនអ្នកនរអគ្នាទុកជាគ្រាន់ការស្ដាប់កំសាន្តបាទខ្ញុំបាទក៏សូមបាទខានតៃនៅអភ័យទោសទុកជាមុនពីសំណាក់អស់លោកស្រីនាងកញ្ញាបាទជូនរួមជាទាំងអស់ប្រសិនបាទខ្ញុំបាទបាទធ្វើការអធិប្បាយឬក៏អានអក្សរខុសដល់ការណាមួយសូមមេត្តាខមមិនដោយការ ដោយធ្វើការកែតម្រូវខ្ញុំបានធ្វើការកែតម្រូវភ្លាមបាទអរគុណសម្រាប់ការខមមិនរបស់អ្នកទាំងអស់គ្នា បាទដើម្បីស្ថាបនានៅវីដេអូនៅក្នុង channel របស់ខ្ញុំបាទផងដែរបាទលោកអ្នកបានទេសនា និងស្ដាប់បាទវីដេអូជាច្រើននៅក្នុងបាទ channel ខ្មែរ history channel ខ្មែរ history គឺបង្កើតឡើងដើម្បីគោលបំណងចែករំលែកនៅចំណេះដឹងក៏ដូចជាអឺតកតងទៅនឹងប្រវត្តិសាស្ត្រខ្មែរឲ្យចែកជូនទៅ អ្នកទាំងអស់គ្នាបាទអូខេតោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរបាទយើងខ្ញុំបានធ្វើការអាននៅប្រវត្តិបាទតកតងទៅប្រវត្តិដែលខ្ញុំលើកយកមកថ្ងៃនេះ គឺប្រវត្តិអ្នកចម្រៀងអ្នកស្រីម៉ៅសារ៉េតបាទដែលអ្នកស្រីម៉ៅសារ៉េតហ្នឹងគឺជាអ្នកចម្រៀងជនជាតិខ្មែរបាទពីសម័យសង្គមរាជនិយមបាទទសវត្សទី50ដល់សម័យលន់នល់ទសវត្សទី70នៃប្រទេសកម្ពុជា បាទឈ្មោះដើមរបស់អ្នកស្រីគឺប៉ុលសារ៉ាន់ អ្នកត្រីកើតនៅស្រុកបាត់ដំបងខេត្តបាត់ដំបងអ្នកត្រីបានចូលសិល្បៈដំបងនៅឆ្នាំ1959ហើយបទដំបងរបស់អ្នកត្រី គឺបទសម្រែកតណ្ហានិងបទខ្ទមជរានិពន្ធដោយកវីយ៉ងឈៀងហៅសំនៀងរទ្ធី រួមទាំងបទល្បីល្បីរបស់គាត់មួយចំនួនទៀត ដូចជាចិត្តប្រឹងស្រឡាញ់ឲ្យអូនអស់ចិត្តសម្បត់ក្រោមខ្នើយលាក់ក្នុងរវាងពីឆ្នាំ1959 បាទដល់ឆ្នាំ1974អ្នកស្រីច្រៀងបានប្រហែលជា300បទអ្នកស្រីគឺជាអ្នកចម្រៀងផ្នែកមនោសញ្ចេតនាដ៏ល្បីមួយរូបនាសម័យកាលនោះអ្នកស្រីច្រៀងឲ្យផលិតកម្មវត្តភ្នំហើយដៃគូរបស់គាត់នោះគឺអធិរាជសំឡេងមាសស៊ិនស៊ីសមុទ្របាននិយាយទៅអ្នកស្រីគឺជារៀមច្បងរបស់ អ្នកស្រីរស់ស្រីសធាហើយអ្វីដែលពិសេសទៅទៀតនោះគឺអ្នកស្រីក៏ជា អ្នកខេត្តបាត់ដំបងម្នាក់ផងដែរ អ្នកស្រីម៉ៅសេរីចាប់កំណើតឡើងនៅឆ្នាំ1944នៅស្រុកបាត់ដំបងខេត្តបាត់ដំបងប៉ុន្តែហាក់ពុំសូវមាននរណាម្នាក់បាន ដឹងអំពីដំណើរជីវិតរបស់អ្នកស្រីឡើយហើយបាទគេសង្កេតថាគេសង្ស័យថាអ្នកស្រីម៉ៅសេរីបានទទួលមរណភាពនៅឆ្នាំ1944 បាទ1975បាទគឺស្ថិតនៅក្នុង របបប៉ុលពត បាទ75គឺរបបប៉ុលពតហើយបាទនេះគឺជាតកតទៅប្រវត្តិដ៏ខ្លីរបស់អ្នកស្រីម៉ៅសារ៉េតបាទដែលអ្នកស្រីគឺជាអ្នកបាទតារាចម្រៀងជើងចាស់ម្នាក់បាទទសវត្សទី50បាទដល់រហូតដល់70បាទហើយឈ្មោះអ្នកស្រីនឹងគឺឈ្មោះដើមគឺប៉ុលសរ៉ាន់បាទហើយអ្នកស្រុកកំណើតរបស់អ្នកស្រីនឹងគឺនៅខេត្តបាត់ដំបងបាទហើយសង្ស័យនឹងការស្លាប់នឹងគឺ គឺស្លាប់ដោយសារតែគឺស្លាប់នៅក្នុង1975បាទគឺនៅក្នុងសម័យខ្មែរក្រហមនេះឯងបាទអញ្ចឹងតកតនឹងប្រវត្តិបាទអ្នកស្រីម៉ៅសារ៉េតខ្ញុំបាទបានជម្រាបជូន បាទជាសង្ខេបខ្លីបីមិញនេះគឺសូមបញ្ចប់តែប៉ុណ្ណេះហើយសូមអរគុណច្រើនចំពោះបងប្អូនអរគ្នាដែលបានយកពេលវេលាដ៏មានតម្លៃតាមបានស្ដាប់ទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះ បាទគណៈពេលនេះក៏ខ្ញុំបាទសូមជូនពរជូនជ័យសិរីសួស្តីឲ្យបងប្អូនអរគ្នាមានសេចក្តីសុខគ្រប់គ្រប់គ្នាផងដែរបាទយើងសូមជម្រាបលាសូមអរគុណ